ឥឡូវក៏សះរួចហើយអញ្ចឹងនៅសល់តែផាត់មុខមួយទៀតទេហ៎តែផាត់មុខដែរអឺម៉ែនេះព្រោះថាក្តីសម័យរបស់យើងគឺយើងចង់ធ្វើជាជើងផាត់មុខឲ្យស្អាតលេខ1ហ្មងអញ្ចឹងឯងឯងហាមធុញហាមល្អព្រោះថាយើងក៏ធ្លាប់មានគុណជាមួយឯងដែរអើយទៅទៅទៅក៏បានផាត់ក៏ផាត់ដែរណាឈួតឯង ឥឡូវត្រូវគ្នាមកពលឺវិញហ៎ហើយដល់គេអីទៅត្រូវគ្នាមកពលឺវិញវាទៅវាមិនអាចចាស់មែនពេលសួរអញ្ចឹងដល់សោះថាមិនដែរចេះនិយាយចឹងកើតតែមែនរឿងលេងសើចណាអត់ចង់ប្រាប់មែនអឺអឺតើតើតើបើអត់ចង់ប្រាប់ទេក៏ហីទៅមិនប្រាប់ទេ មែនអញ្ចឹងឯងយើងក៏មិនចង់ដែរយើងគ្រាន់តែចង់ធ្វើជាមនុស្សម្នាក់ដែលមានស្នេហាស្មោះពិតប្រាកដអត់ចង់មានស្នេហាពីរបីទេហើយម្យ៉ាងទៀតយើងតែងតែសម័យតែងតែគិតថាយើងចង់បានស្នេហាលើដំបងហើយក៏ជាស្នេហាពិតប្រាកដរបស់យើងដែរជាស្នេហាពិតប្រាកដតើស្នេហានឹងជាស្នេហាលើដំបងមែនទេ ប្រហែលដឹងដែរវាមិនចឹងទេមិនតតស្នេហាលើកដំបូងមិនអាចខ្លាចជាស្នេហាពិតប្រាកដបានទេតែបើថាបើឯងស្រឡាញ់គេពិតប្រាកដហើយតាមគេទៅព្រោះថាយើងសប្បាយចិត្តហើយមានក្តីសុខដល់ពេលដែលឃើញឯងមានក្តីសុខជាមួយអ្វីដែលឯងជ្រើសរើសអឺ បានទេនិយាយច្រើនពេកក៏ដូចច្បាស់ណាព្រោះថាគូជីវិតមិនជឿងលេងសើចទេណាតែយ៉ាងណាក៏តាមការសម្រេចចិត្តរបស់ឯងទៅព្រោះថាយើងសប្បាយចិត្តពេលដែលឃើញឯងមានក្តីសុខជាមួយនឹងអីដែលឯងបានជ្រើសរើសតែទោះយ៉ាងណាក៏បាច់ដាក់សម្ពាធដល់ខ្លួនឯងទេតាមនឹងទៅ អាមកលលឿនទៅយូរមែនមួយដេកអឺដឹងហើយនៅស្ងៀមអញ្ចឹងនិយាយច្រើនទេមកលាបក្រែបឲ្យស្អាតស្អាត